គ្រូធោដោយច្រើន បរាជ័យត្រង់ចំណុចនឹងមិនដែលបរាជ័យទៅលើស្រីស្រី ណាដែលចរិតអាក្រក់ទេវាណាស់តអ្នកផ្អែមគេតែងសង្កេតឃើញថាសម្ោចងាប់តែក្នុងពីងស្ករទេមិនដែលឃើញ សម្ោចងាប់ក្នុងពីងអំបិលទេយ៉ាងណាមិញលោកងាប់ទៅដោយសារផ្អែមនឹងដែរណាតែតែផ្អែមគ្រោះថ្នាក់ណា មានសមោចណាទៅសុកចិត្តងាប់នឹងពីងអំបិលវាងាប់ទៅជាមួយពីងស្ករយ៉ាងណាមិញបរោះយើងងាប់ទៅដោយសារផ្អែមនឹងឯងណាហើយពាក្យថាបរោះកុំកុំលើកលែងលោកក៏ដោយក៏ប្រុសដែរណាត្រូវតែចប់ណាហើយមានសេចក្តីទុកណាទេណាដោយកាលណាលើកឡើងហ្នឹងក៏មកលើកឡើងចឹងខ្ញុំណានឹកឃើញដែរប្រធានបទហ្នឹងណាកើតទុក ព្រោះខ្ញុំកណាវាធ្លាប់លួចនឹកគេដែរពីមុនមកណាបើនឹកមុំមុំទេមិនជានឹកខ្លាំងអីប្រមាណទេណាហើយនឹកទៅវាចិត្តតែខកចិត្តដូចតែសម្លឹងឃើញមួយអញ្ចឹងបន្តិចគេការបាត់សម្លឹងឃើញមួយបន្តិចគេការបាត់យូរយូរមិនដឹងសម្លឹងមើលមួយណាឥឡូវហ្នឹងណាឥឡូវឃើញតែព្រាតប៉ុន្តែអត់បានសម្លឹងទុកជាបោះខ្លួនអីដែរទាំងទៅវាអត់មានរឿងអីត្រូវកើតទុកដែរ ចឹងបានព្រះអង្គសម្ដែងថាកាលណាសេចក្តីស្រឡាញ់មិនមានវាអត់កើតទុកនឹងចឹងមែនដេកលក់លក់ភ្លៀងអត់ដឹងទៀតបងណាឯងកាលដែលធ្លាប់លួចនឹកគេមុនដេកហ្នឹងសងសិនអូបើបាននាងទៅខ្ញុំបន់អ្នកតានេះអ្នកតានោះធ្លាប់ចឹងដែរតាអាត្មានោះពីមុនទេអាហ្នឹងមិនឥឡូវទេ ជាការពិតការពិតណាមិនខ្លាចនឹងប្រាប់ទេរឿងការពិតណាហើយហើយវាដឹងដឹងតាមធម៌ដែលព្រះអង្គសម្ដែងមែនការដែលនឹកគេហ្នឹងណាគ្រាន់តែឃើញនាងនឹងរៀងស្និទ្ធស្នាលជាមួយនឹងនរណាមួយនោះអាចិតឯងដូចអត់សប្បាយចិត្តសោះមិនតាន់បានគេផងនោះទៅចង់ប្រច័នក្នុងចិត្តបាត់ហើយឃើញវាពិបាកចិត្តឯងពិបាកឬក៏មិនពិបាកពិបាកហ្នឹង ណាអាត្មានិយាយរឿងស្នេហាលោកសង្ឃមួយទៀតហ្នឹងអាពីមុនមកថារាប់អានគ្នាអូយស្និទ្ធស្នាលគ្នាណាបាយមួយចានក៏ចែកគ្នាបានស្អីមកក៏ចែកគ្នា មិត្តភ័ក្តិរួមសុខរួមទុក្ខជាមួយគ្នាមនុស្សនឹងថ្មស្គាល់ធ្លាប់ជួបស្និទ្ធស្នាលទៀតប៉ុន្តែមិនថាឈ្មោះនាំគាត់ខ្មាស់ណារឿងពិត អីមួយទៅរៀននៅថៃមួយទៀតនៅពេញនឹងគេគ្រូបល័យប៉ុន្តែអ្នកនៅនៅនឹងស្រុកខ្មែរហ្នឹងរូបសម្បត្តិវាមិនសូវបានទេល្មមអ្នកទៅថៃនោះរៀងគេកលិបណារៀងគេក៏វាហំហានដែរហើយអ្នកនៅក្នុងស្រុកខ្មែរនេះមានញោមធัวដល់មានញោមធัวញោមធัวហ្នឹងមានកូនក្រមុំហ្នឹងណា ហើយគេត្រូវគ្នាហើយឲ្យតែលោកបងសឹកទៅគឺថាអូខេចឹងហ្មងណាត្រូវគ្នាអស់ហើយដល់អញ្ចឹងឯនោះមានសង្ឃឹមពេលមិត្តភ័ក្ដិមកពីថៃវិញគេរៀនចប់នៅថៃគេមកវិញនាំមិត្តភ័ក្ដិហ្នឹងទៅទៅមើលគេអួតដូចថាអួត ថាទៅវិញគេបានយ៉ាងម៉េចណាឲ្យទៅឃើញដល់អ្នកមកពីថៃគេមានឡានផងរូបគេសង្ហាផងតែអញ្ចឹងទៅទៅញឹកញឹកញឹកញឹកឯនោះរេចិត្តមករកលោកអ្នកមកពីថៃ ហ្នឹងណាដល់ទៅរកទៅញាតយកមកឯនោះនោះដេកអួតឈាមលោកសង្ឃណាស្នេហាណាហ្នឹងមានអីមិត្តភ័ក្ដិបែកមិត្តភ័ក្ដិឈប់រាប់អានគ្នារហូតហ្នឹងហើយជួបថ្មអីមិនអីដូចគុណមិត្តភ័ក្ដិវាលូកថ្លើមមិត្តភ័ក្ដិនិយាយហួសចិត្តឈប់និយាយណា អីដល់អញ្ចឹងទៅយើងមើលរឿងនឹងមកពីអីមកពីស្រស្រស្រឡាញ់ហ្នឹងហើយហ្នឹងហើយបើមិនស្រឡាញ់ទេមិនកើតសេចក្តីស្នេហាទេចង់ពីណាទៅណាទៅទៅដូចថ្មរាល់ថ្ងៃហ្នឹងឃើញស្រីស្រីមកសំភ្លោះឃើញដែរតែគេដុបទៅណាដុបទៅអាណាដុបទៅណាដុបទៅអត់ទៅចំណែនគេទេមកពីមិនបានហួងហែងថាជារបស់ខ្លួនឃើញទេឃើញឃើញធម៌ព្រះអង្គសម្ដែងថា កាលណាការហួងហែងកាន់តែចម្រើនសេចក្តីប្រកាន់ការកើតទុកកាន់តែខ្លាំងកាលណាការស្រឡាញ់ហួងហែងមិនមានរបស់នឹងទៅណាទៅទៅខ្វះអីអ្នកដប់ប្រពន្ធមុខថ្មថ្មមានទៅខឹងគេណាអត់ទេពួកដល់យល់ថាគេដប់របស់គេវាមិនមែនរបស់ខ្លួនឯងអញ្ចឹងសង្ខារធัวទាំងអស់ឲ្យយើងសិក្សាចម្រើនបញ្ញារហូតដល់ឃើញថាអវយវៈទាំងអស់សុទ្ធតែមិនមែនជារបស់យើង ដោយប្រសូតមួយដែលព្រះអង្គសម្ដែង ជាមួយនឹងភិក្ខុទាំងឡាយនៅពេលនោះព្រះអង្គថាមនាលភិក្ខុទាំងឡាយនៅពេលដែលគេបោះសម្រាមនឹងយកទៅជន់ផងយកទៅដុតផងតើអ្នកទាំងឡាយមានព្រួយមានភ័យបារម្ភថាអូខ្លួនអញនឹងវិនិច្ឆ័យហើយខ្លួនអញនឹងសាបសូន្យហើយទេថាអត់ទេព្រះអង្គអត់មានត្រូវព្រួយត្រូវភ័យទេហេតុអីទៅពិខុព្រោះសម្រាមនឹងមិនមែនជារបស់ខ្ញុំព្រះអង្គផងមិនមែនជាខ្លួនខ្ញុំព្រះអង្គទៀត នឹងព្រះអង្គឲ្យសិក្សារហូតទៅដល់ឃើញបញ្ចខណ្ឌនេះក៏ជាបរតោជារបស់ដ៏ដតេកាលណាបើមិនតាន់មានបញ្ញាប្រចាក់ច្បាស់ថាបញ្ចខណ្ឌជាអនត្តា ជាបរតោជារបស់ដតីសេចក្តីហួងហែងនៅក្នុងខណ្ឌនៅមានកាលណាសេចក្តីហួងហែងក្នុងខណ្ឌមានសេចក្តីប្រកាន់មមតែងមានសេចក្តីទុកក៏តែង មានទីបំផុតទៅមគ្គផលនឹងបើកប្រកបចំពោះយើងត្រង់ដែលឃើញ ថាខណ្ឌនឹងជារបស់ដោយឡែកដូចឃើញគេដប់ប្រពន្ធគេយើងអត់ខឹងអញ្ចឹងយល់ទេយល់ទេអូរឿងនឹងឆាប់យល់ឲ្យពាក់ព័ន្ធប្តីប្រពន្ធហ្នឹងហើយឥឡូវនេះសូមរតនេនិមន្តកណាពនាមខេតសុគុណដែលត្រឹម រតនានិមន្តសម្ដែងតាមបតីជ្រះថ្លាណាដើម្បីអនុគ្រោះញាតិញោមពុទ្ធបរិស័ទទាំងអស់គ្នាទាំងអ្នកមធុរតនតយស័កខ្ញុំព្រះអង្គសូមលើកកំបងអញ្ជលីក្រាក់ថ្វាយបង្គំអ្នកបាសកាឧទ្ទិសដៅចំពោះប្រជុំ3នៃព្រះត្រៃរតន៍ដោយសេចក្តីគោរពកោតក្រែងនិងដោយសេចក្តីជ្រះថ្លាសពសពកាលមួយលើសូមធ្វើបັດមាសការក្រាក់ថ្វាយបង្គំ ចំពោះលោកចាស់គ្រូដែលមានព្រះវត្តមានគង់លើធម្មទេសនៈក្នុងឱកាសពេលនេះដោយសេចក្តីគោរពដ៏ក្រៃលែងនិងសូមធ្វើបទមាសការក្រាក់ថ្វាយបង្គំនមស្ការចំពោះព្រះករុណាព្រះគុណម្ចាស់គ្រប់គ្រប់ព្រះអង្គដែលមាន ប្រវត្តិមាននៅក្នុងឱកាសពេលនេះដោយសេចក្តីគោរពកោតក្រែង និងសូមចម្រើនពរចំពោះញោមញាតពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋាន ដែលបានជើញចូលរួមក្នុងកម្មវិធីបុណ្យកឋិនទានមហាសាមគ្គីដង្ហែទៅវេប្រកេនព្រះសង្ឃដែលគង់ចាំព្រះវសាអស់ត្រៃមេះនៅវត្តកោះក្រឡថ្ងៃស្អែកហ្នឹងយើងត្រូវរៀបចំ មនីមនីត្រៃផងបរិខាផ្សេងផ្សេងទាំងផងហើយយើងរៀបចំប្រមូលគ្នាគ្នាម៉ោង8ព្រឹកយើងចេញដំណើរទៅចំពោះទៅកាន់វត្តកោះកឡយើងមានត្រៃអីទៅធ្វើបន់នៅកោះកឡមួយសាទៀតលើដោយបានឱកាសដ៏ថ្លៃថ្លាដោយបានរតនីលោកគ្រូជាម្ចាស់ ដែលពុទ្ធបរិស័ទនឹងក៏ជ្រះថ្លាជ្រះថ្លានឹងព្រះធម៌ដែលលោកគ្រូជាម្ចាស់សម្ដែងផងហើយក៏ជ្រះថ្លាក្នុងភេទជាបព្វជិតលោករបស់លោកម្ចាស់គ្រូផងញាតញោមចែករូបថតគ្នាចង់ជន់គ្នាមិញញោមបានឃើញហើយ ប្រភ័ក្ររបស់លោកគ្រូជាម្ចាស់អាត្មាថាមិនអាត្មាថាមិនអន់ជាងអាត្មាទេមិនតាន់បានជួបប្រភ័ក្រម្ចាស់គ្រូផ្ទាល់ក៏ចេះតែលោឡាទៅហើយដល់បានជួបប្រភ័ក្ររបស់លោកម្ចាស់គ្រូផ្ទាល់ចេះដូចរាំងភ័យអឺ ចឹងបានឱកាសសម្ដែងពធរួមជាមួយនឹងលោកគ្រូជាម្ចាស់ក្នុងនឹងធម្មចាប់ផលិតតកតងនៅក្នុងរឿងដែលចិត្តរបស់យើងដែលมันបានអប់រំបន្ទុំល្អហើយនេះវេរមែងបង្កនៅ សក្តីច្របោកច្របល់ តួយ៉ាងដែលយើងមិនបានអប់រំចិត្តសន្តាននេះឲ្យល្អក៏មិនមែនអាចតំបីតាំងនៅ ក្នុងសេចក្តីសុខបានសូម្បីតែប្រសង់ក៏លងនឹងស្កស្កនឹងមានអត្តន័យប្រៀបធៀបទៅនឹងផ្សេងចឹងដោយអំណាចនៃការជាប់ចម្ពាក់ព្រោះសេចក្តីស្រឡាញ់ ប្រៀបធៀបប្រៀបផ្ទឹមទៅនឹងរឿងនៃការស្រឡាញ់នេះគឺជាទីប្រជុំចុះនៃសក្តីខកចិត្តលោកគ្រូជាម្ចាស់សម្ដែងតកតងនឹងបព្វជិតក៏ដូចជាក្រហោះអញ្ចឹងដែរដែលមិនសោកសៅចំពោះបុគ្គលដែលស្លាប់ទៅនោះក៏ព្រោះតែបុគ្គលនោះមិនមានជាទីស្រឡាញ់ពេញចិត្តរបស់យើងណា អានឹងយើងមិនសោកសៅយើងមិនស្ដាយយើងមិនស្រណោះតែរបស់ហ្នឹងវាជារបស់អ្នកដតីយើងមិនហួងហែងយើងមិនប្រកាន់ចោះមកជារបស់ខ្លួនហើយក៏មិនកើតຕົកមិនហូរទឹកភ្នែកតែថាកុំភ្លេចយើងសពថ្ងៃហ្នឹងក៏នៅតែមានការប្រត់ប្រាស់របស់ដែលជាទីស្រឡាញ់នឹងក្នុងថ្ងៃណាមួយ យើងត្រូវប្រត់ប្រាស់ដោយម្ដាយឪពុក យើងត្រូវប្រត់ប្រាស់ដោយកូនចៅយើងត្រូវប្រត់ប្រាស់ដោយប្តីប្រពន្ធហើយយើងត្រូវប្រត់ប្រាស់របស់ជាទីស្រឡាញ់ច្រើនដតីទៀតច្រើនណាស់ដែលវានឹងប្រត់ប្រាស់ទៅខត់មិនបានចឹងបានឲ្យយើងសង្កេតពិនិត្យថាសង្កតធោជាសភាពនៃការប្រជុំតតែងឡើងសង្កតធោនោះគួរឲ្យយើងស្គាល់ថាមានការប្រែប្រួលមិនទៀងទាត់ មានការប្រែប្រួលទៅមិនទៀងទាត់ហើយមានសក្តីຕົកនឹងប្រជុំចោះហើយក៏គង់តែមានការបែកធ្លាយទៅជាទីបំផុតព្រោះសក្តីស្លាប់នឹងគឺជាមរតករបស់សត្វលោកសត្វលោកដែលនៅមានបញ្ចខណ្ឌនេះមរណៈក៏នឹងមានក្នុងកាលខាងមុខក្នុងពេលណាមួយ កំណត់មិនបាន កំណត់សេចក្តីស្លាប់មិនបានទេណា ហើយបើយើងរវល់តែមិនបានសិក្សានៅព្រះធម៌របស់ព្រះដែលមានពភាកបណ្ដោយឲ្យជីវិត របស់យើង រស់នៅទៅដោយគ្មានខ្លឹមសាររស់នៅដោយការប្រះចាកធម៌រស់នៅដោយសាហាវខោខើរស់នៅដោយជាគ្នារបស់ពួកមីតើយើងសំគួរទេអញ្ចឹងអ្វីដែលសំខាន់កិច្ចនៅក្នុងសាសនានេះមានដោយល្អទេ ចឹងបានលោកគ្រូជាម្ចាស់តែងតែសំដែងទាំងដល់ម្ចាស់គ្រប់ព្រះអង្គក៏តែងតែសំដែងអ្វីណាដែលគួរចម្រើនយើងគប់បីចម្រើនឲ្យបានឆាប់ព្រោះយើងក្រចម្រើនពេចចិត្តនឹងវាมันបានអប់រំវាទៅជារឿងដែលត្រេកអរក្នុងសក្តីដែលมันល្អដោយព្រះដែលមានពភពព្រះអង្គសម្ដែងក្នុងពគាថាធម្មបត្តិអភិតរេថកល្យាណីបាបាចិត្តតាំងនិវេរយេ តន្ធំហិករតោបញ្ញាំងបាបស្មឹងមរតីមនោបានន័យថាចិត្តនឹងបើបុគ្គលមិនបានប្រឹងប្រែងប្រញាប់បំពេញសក្តីល្អទេចិត្តនេះចិត្តរបស់យើងនេះហើយចិត្តរបស់យើងទៀតខុសទៀតដែរញោមណាចិត្តនេះអាសភាពចិត្តនេះវារមែងត្រេកអរនៅអំពើជាអកុសល ចិត្តហ្នឹងដែលយើងមិនបានអប់រំដោយការស្ដាប់ព្រះធម៌យើងមិនបានអប់រំដោយកុសលធនៈទាន កំចាត់បងនៅសក្តីកំណាញ់ចេញយើងមិនបានអប់រំធនកុសលធនៈសិលនឹងមកយើងមិនបានអប់រំកុសលធនៈភាវនានឹងមកឲ្យវាកើតជាកុសលណាចិត្តរបស់យើងចេះតែស្ទុះទៅទៅទៅទៅដោយអំណាចអកុសលណាហើយត្រេកអរចោះជ្រប់ជាមួយនឹងអកុសលហ្នឹង តែដល់ពេលអញ្ចឹងទៅពេលដែលយើងបានផលវិបាកមកជាទុកទេតែយើងទៅបន្ទោសអ្នកណាទៀតដែលយើងចេះតែឈឺពេកហេតុអីក៏ឈឺម្ល៉េះហេតុអីក៏កូនខ្ញុំស្លាប់ពីតូចឬក៏ប្តីខ្ញុំត្រូវប្រត់ប្រាស់ឬអីយ៉ាងណាសពគ្រប់បញ្ហារាប់ម៉ឺនចម្ពោះនេះដែលយើងត្រូវខ្វល់ខ្វាយយើងត្រូវតែគិតយើងត្រូវតែនៃសពថ្ងៃខ្វល់សពថ្ងៃហ្នឹងដោយអំណាចអី ដោយអំណាចនៃការប្រទៅនៃសង្ខារលោកនេះឯងទៀតយើងយើងមិនបានអប់រំចិត្តយើងឲ្យបានល្អចិត្តនឹងវាមិនបានស្ទុះទៅរកកុសលរមែងសាងកម្មអាក្រក់តើកម្មអាក្រក់នឹងវាចាត់ចែងមនុស្សឲ្យទៅរកតែកន្លែងដែលមិនល្អទៅរកតែកន្លែងវាកើតទុកហ្នឹងណាប៉ុន្តែបើកម្មល្អយើងខំខំកសាងសន្សំរហូតយើងបានសម្រេចនៅលោកកតរមគ្គ យើងបានដល់មគ្គ4ផល4ដល់ពៀន1នៅពៀនហ្នឹងគឺគឺល្អមែនតើជាទីអស់ទៅនៃជាតិជាទីអស់ទៅនៃចរិយាជាទីអស់ទៅ នៃព្យាធិជាទីអស់ទៅនៃមរណៈគ្មាន សោកគ្មានតោមនោះក្នុងលោកនឹងទៀតទេនឹងព្រះនិព្វានខ្ញុំណាចូលរួមជាមួយលោកម្ចាស់គ្រូប៉ុណ្ណឹងខុសត្រូវខ្វះខាតយ៉ាងណាសូមឲ្យលោកម្ចាស់គ្រូជួយបំពេញបន្ថែមសូមអនុមោទនា ថាតាមបន្តិចទៅអភិតរេថាអត់ថាឲ្យថាទាំងអស់គ្នានោះអភិតរេថាអីកល្យាណេបាបាចិត្តតាំងនិវេរយេតន្តហេ ករតោបញ្ញੰបាបាស្មឹងរមតីមនោបុគ្គលគួររស់រាន់ក្នុងសេចក្តីល្អ គួររស់រាន់ក្នុងការធ្វើបុណ្យកុសលព្រោះថា បើបុគ្គលធ្វើសេចក្តីល្អយឺតយូរពេកចិត្តរមែងត្រេកអរក្នុងអំពើបាបនឹងតែទុកឱកាសបាបកញ្ញីហើយណានឹងបើថាមិនបងចូលកឋិនចូលទៅហើយណាទុកបន្តិចទៀតបន្តិចទៀតហ្នឹងវាជាតែបន្តិចទៀតបន្តិចទៀតទៅរហូតអញ្ចឹងណា ចង់ចង់ដឹងឥណ្ឌាគេសូត្រគេថានឹងថាម៉េចដែរសូត្រឲ្យញាតញោមបាត់ដបងស្ដាប់បន្តិចអាពេធរេថាកលយានេបាបាចិត្តੰលិវារិយេតន្តឹងហេករតោពុញ្ញំ पापास्मिन् रमति मनो លោកឥណ្ឌាសូត្រចុងហ្នឹងណាប៉ិនចង់ប្រកួតប្រជែងអីទេមួយខេត្តបាត់ដំបងនោះហ្នឹងហើយគ្រាន់តែធ្លាប់ចេះពីឥណ្ឌាខ្លះមកជួបលោកឥណ្ឌាលោកសូត្រណាចឹងសេចក្តីល្អព្រះ សម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងទាំងអិច្ចេវកិច្ចមាតប បੰងកោជាញាមរណង្សវេ បុគ្គលកិច្ចដែលត្រូវធ្វើ គឺត្រូវតែធ្វើ ក្នុងថ្ងៃនេះឯងណាការដោះខាត់សម្អាតចិត្តការវឹកហាត់ចិត្តអ្វីអ្វីទាំងអស់ដែលត្រូវធ្វើនឹងគឺត្រូវតែធ្វើឥឡូវនឹងឯងណហេណូសង្ករន្តេអ្នកមហាសេនេនមជ្ជនាអ្នកណា នឹងអាច តស៊ូបានជាមួយនឹងស្ដេចមច្ចរាជដែលមានសេនាដ៏ច្រើនយ៉ាងនេះញាតិញោមស្គាល់សេនារបស់មច្ចរាជទេណាណាខ្លះស្គាល់មុខសេនារបស់ស្ដេចមច្ចរាជទេនឹងជាតិហ្នឹងក៏ជាសេនារបស់មច្ចរាជជរាចាស់ហ្នឹងណាចាស់ចាស់ហ្នឹងក៏ជាសេនារបស់មច្ចរាជ រាជព្យាធិជំងឺតម្កាត់ផ្សេងផ្សេងហ្នឹងក៏ជាសេនារបស់មច្ចមច្ចរាជអញ្ចឹងត្រូវដឹងខ្លួនធម្មជាតិគេបានដាក់ឲ្យយើងដឹងខ្លួនដែរតែយើងចេះតែជៀសវាងការពិតនៅពេលដែលឡើងប្រដាល់ចាញ់គេតែងតែបោះកសែងអីកសែងអីកសែងពោសជាសញ្ញាចាញ់ ធម្មជាតិបានដាក់ទងចាញ់ឲ្យយើងហើយគឺសក់ក្បាលស្កូវនេះនៅពេលដែលសក់ស្កូវមានន័យថាចាញ់ហើយប៉ិនមិនព្រមទេឯងបកែស្កូវអញដាក់ទល់តែខ្មៅថាត្រូវខ្លះឥឡូវហ្នឹងមករោងប៉ុនហ្នឹងមែនទេហ្នឹងឯងអាងតកែបានបាក់ថ្មិញអានឹងធម្មជាតិគេឲ្យសញ្ញាហើយប៉ិនមិនព្រមទេ ដាក់ថែមឯងយឹមសើចសំសំហ្នឹងអឺមិនជាថាអីទេវាយើងដាក់ទៅកុំអោយវាអាក្រក់មើលពេកប៉ិនគ្រាន់ថាកុំភ្លេចថាសូម្បីម៉ាស៊ីនឡានគេអាចផ្លាស់បានទាំងអស់ទីបំផុតក៏នៅតែក៏ទៅតែខូចដែរចូលតម្រុំមករូបរាងកាយនេះតាំងពីកើតមកផ្លាស់អីខ្លះហើយហ៎មានផ្លាស់មានផ្លាស់ប៊ីស្តុងនៅស្គាល់ប៊ីស្តុងហ៎ បេះដូងដូចបេះស្តុងចឹងហ្នឹងដូចដាក់ដូចដាក់ដូចដាក់ចឹងណាហ្នឹងអត់តាន់ដែរផ្លាស់ទេណាបើទោះជាផ្លាស់បានក៏គង់តែស្លាប់ដែរចឹងណាតាមពិតធម្មជាតិនឹងបានបញ្ជូនសេនាមកញឹកញាប់ឈឺក្បាលម្ដងមានន័យថាសេនានឹងគេបានចាត់ការបន្តិចម្ដងបន្តិចម្ដងមិនសិតតែរឿងផ្ដាំយើងទាំងអស់ប៉ុណ្ណេះតែយើងទេតាហាក់បីដូចជារឿងរស់នៅមិនងាយស្លាប់ចឹងដូចជានាង បជាបតិពូជិកាអញ្ចឹងទៀតបជាបតិពូជិកានឹងជាមហេសីរបស់ មាលា ភេរីទេវបុត្រនៅឋានតាវតឹងនៅ ជាមួយនឹងប្រអិនណាហើយព្រឹកមួយនឹងឡើងបេះផ្កាជាទឹកនឹងដើម្បីយកមកក្រង ថ្វាយព្រះស្វាមី វាត្រូវអាយុអស់នឹងទេវតានៅលើ ដើមឈើនឹងនឹងសួនផ្កានឹង ទៅតែមកព្រឹកគេចុតិព្រឹបអត់មានសាកសពសម្រាប់សែងដូចយើងទេទេវតាមានអ្នកខ្លះសួរថាចុះទេវតាងាប់យកទៅកប់ឯណាថាអត់មានទេរលេងឈឹងអត់មានស្អីទេណាហើយដល់អញ្ចឹងមកបដិសន្ធិនៅនឹងសាវត្ថីនេះទីក្រុងសាវត្ថីនៅឥណ្ឌាហ្នឹងកើតកើតមកដឹងជាតិតែអត់ដែលនិយាយប្រាប់នរណាទេ គិតតែធ្វើបន់ធ្វើកុសលតាំងពីក្មេងទៅម្លេះអ្នកណាថាធ្វើបន់ពីក្មេងមិនកើតដល់នឹងឆោតអ្នកដែលដឹងជាតិគ្រាន់តែដឹងក្តីនាងធ្វើបន់រហូតដាក់បាត ប្រសងតែងតែប្រាថ្នាថាសូមឲ្យខ្ញុំនឹងកើតក្នុងសំណាក់ប្តីរបស់ខ្ញុំវិញណាថាអញ្ចឹងសូមឲ្យខ្ញុំនឹងបានកើតក្នុងសំណាក់ប្តីរបស់ខ្ញុំវិញហើយពេញកមុំទៅ បានប្តីបានកូន2 3អញ្ចឹងទៅ ហើយតើធ្វើប៉ុនអីប្តីនៅសុបាយចិត្តហ្នឹងប្រពន្ធអញមិនដឹងស្រឡាញ់អញប៉ុណ្ណាទេធ្វើប៉ុនម្ដងម្ដងប្រាថ្នាឲ្យទៅជួបអញប៉ិនច្រឡំហើយលោកប្តីអើយគេប្រាថ្នាជួបប្តីគេនៅឋានសួគ៌នោះទេពេលដែលថាសុំឲ្យជួបប្តីវិញហ្នឹងមិនមែនប្តីកំពុងរស់នៅទេទេសុំឲ្យកើតក្នុងសំណាក់ប្តីគឺមេលាភេរីទេវបុត្រនៅឋានតាតាវតឹងប្តីនឹងអត់ដឹងទេប្តីនឹងមិនដែលដឹងទេបើដឹងឈឺចិត្តងាប់ណ៎មែនទេ ហ្នឹងអាអាត្មាក៏ឈឺចិត្តដែរប្រពន្ធនៅជាមួយខ្លួនឯងស្រាប់ប្រាថ្នាឲ្យជួបអ្នកផ្សេងអាណាមខឹងហ្នឹងអាអាត្មាមិនតាន់មានទេប៉ុន្តែដឹងថាអាចហ្នឹងអាដល់តែអញ្ចឹងមិនយូរប៉ុន្មាននាងក៏ស្លាប់ទៅប៉ុន្តែធ្វើបុណ្យទៅសាអបោសុតដាក់បាតប្រសង់ដាក់វេនលោកទៅបិណ្ឌអីហ្នឹងរាល់ថ្ងៃទៀតដល់តែស្លាប់ទៅ ភិក្ខុសង្ឃទៅបិណ្ឌថ្ងៃហ្នឹង ទៅទទួលចង្ហាន់ថ្ងៃហ្នឹងញាតប្រាប់ថាថ្ងៃនេះអត់បានរៀបចំអីទេលោកម្ចាស់ហើយមិនអញ្ចឹងថាមកអំពីនាងបតិពោជិកាហ្នឹងស្លាប់ភិក្ខុទាំងឡាយស្រឡាញ់ស្រឡាញ់នាងហ្នឹងមិនមែនស្រឡាញ់ចង់យកមកធ្វើប្រពន្ធអីទេគឺថាស្រឡាញ់ជាឧបាសិកាអ្នកល្អអញ្ចឹងណាលោកជាពុទ្ធជនហ្នឹងអាល័យនាងយំ ទៅវិញហ្នឹងយំអង្គខ្លះមានយំផងទៅដល់ទៅក្រាបទូលដល់ព្រះអង្គហើយសួរព្រះអង្គថា បើពិតព្រះអង្គដែលចម្រើននាងនឹងតាំងពីធ្វើបន់មកតែងតែប្រាថ្នាសុំឲ្យជួបប្តីណាតើសេចក្តីប្រាថ្នារបស់នាងនឹងបានសម្រេចទេព្រះអង្គបានព្រះអង្គថាមនីភិក្ខុទាំងឡាយនាងបានសម្រេចហើយនាងបានកើតក្នុងសំណាក់ប្តីរបស់នាងហើយដល់ទៅបដិសន្ធិវឹបនៅលើដើមការនឹងដែរអាដើមការដែលឡើងបេះនោះមានតន់ទៅណានោះនោះណាហើយ ភិក្ខុទាំងឡាយថាទេ ក្នុងផ្ទះហ្នឹងដូចជាមិនលឺថានរណាមានតងួននៅថ្ងៃនោះណាបានព្រះអង្គប្រាប់ថាមាលីមាលាភេរីទេវបុត្រនៅឋានតាវតឹងឯនោះមិនមែនប្តីបច្ចុប្បន្ននេះទេ នឹងហើយនាងឯនោះបានយកផ្កាទៅ ទៅថ្វាយព្រះស្វាមីថ្វាយទៅស្វាមីសួរអីម្ចាស់អូន បានទៅណាមកព្រឹកនឹងងាប់មកកើតឡើងអាយុ40ជាងហើយបានងាប់ឯងគេថាមកព្រឹកគេហ្នឹងណាហើយបានប្រាប់ហ្នឹង ព្រះស្វាមីខ្ញុំម្ចាស់ចុតិប្តីនោះភ្ញាក់ហ្មងភ្ញាក់ចំចុតិមិនទៅចុតិញាតិមិនដឹងចុតិហ្នឹងស្អីចុតិហ្នឹងប្រែតែឃ្លាតចាកភពមែនទេឃ្លាតចាកភពនឹងឃ្លាតចាកភពហ្នឹងភពមួយទៅកាន់ភពមួយហ្នឹងអាហ្នឹងហៅតែចុតិហើយយើងខ្លាយមកជាពាក្យថាចយត់ទេពចយត់អីហ្នឹងគឺថាចុតិហ្នឹងងាប់ហ្នឹងឯងណាចុតិងាប់ស្លាប់សគត់ដូចតែគ្នាដែរ ដល់ចឹងប្តីនឹងសួរថាចុះនាងទៅកើតឯណា ថាទៅកើតនៅសាវត្ថីហើយមិនទៅកើតនឹងយ៉ាងម៉េចថាកើតមកវ័យជាងពាក់កណ្ដាលហ្នឹងខ្ញុំស្លាប់មកវិញដោយសារបានធ្វើបុណ្យហ្នឹងបានមកជួបព្រះស្វាមីវិញហ្នឹងឯប្តីហ្នឹងស្លុតមេរាភេរីទេមេលាភេរីទេបបុណ្យហ្នឹងស្លុតចិត្តណាសួរថាយីមនុស្សហ្នឹងអាយុខ្លីម្លឹងម្លឹងតើមនុស្សហ្នឹងមានស្លុតរឿងស្លាប់ហ្នឹងទេ មានខ្លាចស្លាប់ហើយប្រញាប់ធ្វើបន់ធ្វើកុសលអីទេបាននាងប្រាប់ថាបបិទ្ធប្រស្វាមីហើយមនុស្សមានអាយុពេញមិនគ្រប់100ឆ្នាំស្រួលផងក៏ប៉ុន្តែសេចក្តីប្រមាថរបស់មនុស្សរស់សពថ្ងៃនេះរស់នៅនឹងដូចខ្លួនឯងនឹងមានរស់មានអាយុនឹងស្មើផែនដីចឹងសេចក្តីប្រមាថរបស់មនុស្សនឹងដូចខ្លួនឯងនឹងមិនងាប់រាប់លានឆ្នាំចឹងអានោះមនុស្សសម័យនោះផងចុះមនុស្សសម័យឥឡូវនេះហ៎ ញាតិញោមមើលមុខទាំងអស់ហ្នឹងធានាបាន100ឆ្នាំឯងមើលមើលមើលណាញាតិញោមខ្លាំងអួតហើយខ្ញុំ80ហើយណាខ្ញុំកុំអួតកុំអួតអា8រួចហើយអួតអានៅប្រហែលថ្ងៃទៀតងាប់នេះណាដូចតែយើងរស់បានប៉ុណ្ណាហើយអានឹងអស់ហើយមិននៅទៀតទេណាដោយអាត្មាអាយុឆ្នាំនេះ34ប្រហែលថ្ងៃទៀត35ហ្នឹងប្រាប់ឲ្យហើយតែមិនបាច់សួរ ហ្នឹងអាញោមនោះថាស្មានដល់16ហ្នឹងហ្នឹងហើយមនុស្សវាគ្មានប្រពន្ធរុកគួនរំខានវាចុះឯងណាហ្នឹងដេកលក់ស្រួលហ្នឹងមានត្រូវទៅបំរើប្រពន្ធមានត្រូវទៅគិតអីគិតថាត្រូវរៀនសូត្រគិតថាត្រូវសំដែងធัวយ៉ាងណា មាន ពេលតនេសរសេរសភៅអញ្ចឹងទៅមានពីណាមកយំទារនជៀនប្រាក់ណោះស្រួល ប៉ិនលោកមិនព្រមស្រួលទេចង់តែសឹកតឲ្យគេប្រើចិត្តតែឆ្ងល់ហ្នឹងអាត្មាឃើញផ្លូវស្រួលរបស់អាត្មាហើយតើណាហ្នឹងហើយប្រាប់ថាគុណម្ចាស់ហើយញាតិញោមតែតែប្រាប់លោកកុំសឹកអីពិបាកណាស់ប៉ិនលោកមិនសូវជឿទេមកពីអីតែមកពីវាមិនតាន់ធ្លាប់តាមពិតអាត្មាដើរខំមកជំហានដែរញាតិញោមបើមានមួយហើយចាំតបួលដោយព្រះអង្គមានអី វាដឹងរឿងលោកនឹងគ្មានរឿងអីដែលរឿងតែចង់ដឹងនឹងឯងបានទៅនោះដូចត្រីចឹងគេប្រាប់ថាត្រីអើយត្រីកំភ្លីកំស៊ីផ្លែសតូចកំស៊ីចលែននឹងវាមាន ផ្លែសតូចពីក្នុងទេ ត្រីអត់ជឿទេត្រីចាំតែជឿតែអត់ជឿទេដាក់ទៅខំដល់លើនឹងឯងសុកមែនសបាយមែនសុកដែរតែសុកបន្តិចទេ អាត្មាជឿថាទៅជួបប្តីប្រពន្ធនឹងសុខតន្តិចទេមិនសុខច្រើនទេបានកូននឹងក៏សុខតន្តិចដែរឃើញកូនថត់កធុលធុលលើអតតិញណយអាបងបយអាអូនតតើតវាសុខតន្តិចតែតន្តិចណាកូនឈឺនឹងយំកូនឈឺនឹងព្រួយរឿងច្រើនឬក៏មិនច្រើនមើលញាតិញោមច្រើនឬក៏មិនច្រើនព្រះអង្គប្រាប់មិនជឿទេប៉ុន្តែញាតិញោមនឹងសញ្ញឆ្នាំថាម៉េចអើយ មិនម៉ែបានការកូនរួចហើយបាត់ភ្នែកចិត្ត ទម្លាប់មិនល្អទេខ្ញុំកាលពីមុនថាឲ្យតកូនការហើយនឹងទៅវត្តដឹងអីដល់កពើការហើយលៀងអាចកូនវាបដ ாய் ហ្នឹងវាច្រើនទៅយល់ច្រឡំអញ្ចឹងណាចាស់ចាស់ឥឡូវនៅស្រុកអាត្មាឯនោះពីដើមមិនសូវមានអញ្ចឹងទេញាតិញោមមើលឥឡូវយុ70ស្រាប់តែមានកូនខ្ចីចាស់ចាស់មានកូនខ្ចីឥឡូវមិនមិនមានកូនខ្ចី ការកូនក្មេងពេកនៅស្រុកស្រែចំការនឹងជួនកាលអាយុ5 16 10ញ៉ែងញងគ្នាអស់ហើយការអស់ហើយមានតាន់ចេះរស់ស៊ីអីការហើយតដើមតបាយកកគ្នាហ្នឹងបានកូនមួយកូនពីរឆ្លោះគ្នាវាធ្វើកន្លោះកុំម្ងទៀតអាត្មាចេញពីស្រុកតាំងពីឆ្នាំ93ណាបួសឆ្នាំ92នៅសល់មួយឆ្នាំទៀត20អឺទៅវិញហ្នឹងការដែលអាត្មាចេញហ្នឹងណា ខ្លះមិនតាន់ចេះស្លៀកអាវស្លៀកសពួតផងអាត្មាទៅវិញរៀបសួរវាថាពេញកំមវាថាម៉ាយបាត់មិនតាន់តែឃើញវាពេញកំមម្ដងសួរថាម៉ាយពេញតភូមិមកពីការអាយុក្មេងពេកអត់ចេះរស់ស៊ីអីអញ្ចឹងដល់ពេលវាលែងគ្នាទៅវាត្រូវការធ្វើកន្លោះធ្វើកំមហ្មងទៀតចៅទុកឲ្យយាយមើលខ្លះទៅរស់ស៊ីនៅថៃបាត់ក៏ទុកឲ្យយាយមើលហ្នឹងហើយសំមុខហើយកូនមកទៅចៅ មួយអត្រៈហ្នឹងហើយឥឡូវនេះសូមរតនានិមន្តយប់ហ្នឹងហើយនិមន្តព្រះអង្គតាទាំងវនាមធានច័ន្ទមើលនិមន្តថាខ្ញុំកណាក្មេងៗនេះមិនសូវមានការពិសោធន៍សួរមើលរឿងពិសោធន៍ហ្នឹងដឹកធ្លាប់ពិសោធន៍ហ่ะណាមិនដែរទេខ្ញុំណាចិត្តថាទេមិនដែរដឹងផងណាសូមរតនានិមន្តកណាមចាស់ក៏សូមក្រាបថ្វាយបង្គំចំពោះព្រះ ពុទ្ធព្រះធម៌និងព្រះសង្ឃដោយសេចក្តីគោរពនិងសូម ក្រាបថ្វាយបង្គំព្រះអង្គគ្រូដែលបាននិមន្តមកនៅក្នុងកម្មវិធីបុណ្យនេះដូច្នេះដែលក្នុងឱកាសនេះខ្ញុំកណានឹងក៏សូមលើកយក នៅព្រះធម៌មកដើម្បីសម្ដែងចែកជូនញោមញាតិជាពុទ្ធបរិស័ទទាំងឡាយហើយព្រះអង្គលោកលើកឡើងថាឲ្យរឿងការពិសោធន៍ខ្ញុំកណាចាស់នេះទាំងពិសោធន៍អត់ដូច្នេះហើយក្នុងឱកាសនេះ នេះគឺខ្ញុំកណាក៏សូមលើកដែលដោយព្រះអង្គខាងសឹមបុនរតលោកលើកអញ្ចឹងលោកបានលើកហើយពេលម៉ូតូជាយទេសោកោពេលម៉ូតូជាយទេប្រយ៉ាងពេលម៉ូតូវាប្រមុតសៈណតិសោកោកតោប្រយ៉ាងនេះគឺសេចក្តីសោកសេចក្តីទុក្ខសេចក្តីស្អីទាំងអស់ហ្នឹងមកពីសេចក្តីស្រឡាញ់មកពីសេចក្តីស្នេហាណាព្រះអង្គលើកហើយដាក់បានណាហើយបានអ្នកគ្នាព្រះអង្គលើកកដាលលោកបានលើកមកព្រះអង្គថែមបញ្ជាក់ ណានិយាយស្ដាប់បាននឹងមកពីសេចក្តីស្រឡាញ់ហើយដោយព្រះអង្គលោកលើកមកអញ្ចឹងព្រះសង្ឃព្រះសង្ឃធ្លាក់ដោយច្រើនទៅធ្លាក់តាមតាមសតោស្រៈណាហើយព្រះអង្គលោកលោកលើកឡើងមកធ្លាក់ផ្សេងពេលអាត្មាធ្លាក់សតោស្រៈមកដល់លោកកូនលោកកូនលោកកូនឈប់យូរយូរទៅគេឈប់ម៉ែឈប់មកគេឲ្យតែប្អូនមកតែឯងហ្នឹងក៏ដល់អាហ្នឹងគេរឿងមួយទៅណាហើយដល់ព្រះអង្គគុណព្រះអង្គលោកលើក ពីអជីវៈកាយចាំងកោចញាមរណសវេណាយើងមិនដឹងថាយើងស្លាប់ថ្ងៃណាអីថ្ងៃណាទេដូច្នេះយើងត្រូវកុំប្រមាទត្រូវយកបញ្ញាមកពិចារណាដូចជាក្នុងឱកាសនេះខ្ញុំកាណានេះក៏សូមមិនបានលើកអំពីពិសោធន៍ទេ គឺលើកអំពីលក្ខណៈនៃបុណ្យដែលយើងត្រូវធ្វើថ្ងៃនេះគឺយើងធ្វើកឋិនណាធ្វើកឋិនលោកយាយលោកតាដែលកើតមកទាំងអស់គ្នានេះកើតមានសទ្ធាចង់ធ្វើកឋិន ដូច្នេះការដែលធ្វើកថាកើតមានបញ្ញាដើម្បីនឹងធ្វើកថាធ្វើដើម្បីអីធ្វើដើម្បីជួយព្រះសង្ឃឲ្យលោកនោះបានធូរ5ខែនោះបានអានិសង្ឃណាដូច្នេះកើតមានសទ្ធាជ្រះថ្លាកើតបានមកធ្វើនៅកថានេះដូច្នេះការដែលយើងកើតធ្វើកថានេះត្រូវតែប្រើបញ្ញាដើម្បីនឹងធ្វើយើងធ្វើឬមិនកុំឲ្យវាខុស ព្រោះថាការដែលយើងធ្វើកឋិនគឺយើងធ្វើព្រោះពាក្យថាកឋិនទាននេះគឺជាទានព្រះវិន័យញោមណាទានកឋិនទាននេះគឺជាទានព្រះវិន័យបើសិនជាធ្វើខុសវិន័យមិនបានអានិសង្ឃទេណាញោមណាបើសិនជាយើងធ្វើខុសដូច្នេះការដែលខុសនោះក៏ខុសខុសអ្វីខ្លះទី1ខុសកាល ណាបើសិនយើងធ្វើខុសយើងអត់មានបញ្ញាទី1ខុសកាលទី2ខុសវត្ថុទី2ខុសវត្ថុទី3ខុសនៅទី3ទី1ខុសកាលទី2ខុសវត្ថុទី3ខុសបដិគិអកៈទី4ខុសអានិសង្ឃអូនៅអំពើមួយទៀតខុសអំពើមួយទៀត នេះ5 5នឹងបើសិនជាញោមញាតធ្វើខុសអានឹងគឺព្រះអង្គដែលលោកក្រាលគ្រងមិនបានអានិសង្ឃកធិមទេដូច្នេះខ្ញុំកាលណាលើកប៉ុណ្ណឹងដើម្បីឲ្យព្រះអង្គដែលព្រះអង្គនិមន្តមកព្រោះពេលវាខ្លីហើយយប់ជាតិឥឡូវហើយដូច្នេះសូមឲ្យព្រះអង្គនឹងបញ្ជាក់វេកញែកត្រង់កលែងបញ្ញាដែលគាត់ធ្វើមិនឲ្យគាត់ធ្វើកុំឲ្យខុសហើយបាន ជួយឲ្យបានអានិសង្សដល់ព្រះសង្ឃផងហើយបានអានិសង្ស5ទាំងកើតផងដូច្នេះសូមព្រះអង្គគ្រូលើកឡើងដើម្បីជួយបញ្ជាក់ឲ្យកើតបានជ្រាបផងគណៈម្ចាស់សូមរតនានិមន្តគណៈសាធុសាធុទាំងណាដល់តអ្នកពិសោធន៍អត់និយាយនិយាយតអ្នកអត់ធ្លាប់ពិសោធន៍មិញណា អឺជាកិច្ចចុងក្រោយញាតិញោមក៏ល្ងាចហើយហើយបនកឋិនត្រង់ដែលថាញាតិញោមត្រូវធ្វើយ៉ាងម៉េចនោះកិច្ចញាតិញោមអត់មានច្រើនទេគឺក្រន់តែញ៉ាំងចេតនាឲ្យល្អគ្រប់កាលណារឿងកិច្ចដែលធ្វើខុសធ្វើត្រូវលើលោកពីព្រោះកឋិននឹងចែកជា2មួយកឋិនទាន មួយទៀតកឋិនកម្មឬថាមួយជាសង្កទាន មួយទៀតជាសង្ខកម្ម ញាតិញោមមានតួនាទីធ្វើត្រឹមតែ សង្ឃទានមានន័យថា ត្រឹមវេសង្ឃសៈទេមៈរួចហើយញាតិញោមចប់តាមពិតចង់ជីវរនឹងដេត្រូវក៏ដោយមិនត្រូវក៏ដោយបនញាតិញោមពេញដូចគ្នាកុំជឿធម្មកថាទេកុហកធម្មកថាខ្លះបើ ដេមិនត្រូវទេមិនបាន អានិសង្ឃកុហកទេសម័យពីដើមគេមិនចាំបាច់ដេជីវរផងយកតែសម្ពុតតទេ ណាយកតែសម្ពុតទៅទេដែលអាចកាត់ហើយធ្វើស្បង់បានមួយឬក៏ជីវរបានមួយយកទៅប្រគេនណាលោកមិន កាត់ហើយទេក៏កឋិនដូចគ្នាអញ្ចឹងបានពាក្យវេកឋិនកឋិនតុសੰងគឺសម្ពុតកឋិនយើងយើងត្រូវដឹងចំណុចហ្នឹងព្រឹកមិញអញ្ចឹងដែរនៅបវលហ្នឹងមានធម្មកថាទេសពីល្ងាចថាបើសិនជាប្រសងហ្នឹងក្រាក្រមអត់បានត្រឹមត្រូវទេញាតិញោមក៏បាត់អត់បានអានិសង្ឃហ្នឹងមិនត្រូវទេ ពីព្រោះកថនទាន គឺសម្រេចបាននៅពេលដែលវេចំពោះសង្ឃញាតិញោមអាចខូចកថនទានបានលុះត្រាតែញាតិញោមនឹងវេអត់ចំពោះសង្ឃទៅដល់ចង់ឲ្យប្រកេនចារិកាឬក៏ទៅប្រកេនផ្ទាល់ដៃអានឹងខុសហ่ะខុសកតិកានៃការធ្វើបុណ្យកឋិនទានតែបើញាតិញោមបាននាំស្បង់ស្បៃត្រៃជីវននឹងទៅដាក់ក្នុងជំនុំសង្ឃហើយនិយាយតែមួយម៉ាត់ប៉ុណ្្នឹងអ៊ីម៉ាំផាន់ទេកឋិនជ័យបរាំងសង្ឃេសៈទេមៈចប់ បុណ្យរបស់ញាតិញោមឈ្មោះថាសម្រេចបាន គ្រប់បែបយ៉ាងទាំងអស់ឲ្យតែញ៉ាំងនៅចេតនាទាំង4គឺបុព្វចេតនាមុញចនៈចេតនាបុព្វចេតនាគឺថាមុនធ្វើយើងជ្រះថ្លាត្រេកអររីករាយកំពុងធ្វើក៏ជ្រះថ្លាត្រេកអររីករាយធ្វើរួចហើយក៏ជ្រះថ្លាត្រេកអររីករាយទៅផ្ទះវិញយូរយូរទៅនឹកឃើញក៏សប្បាយចិត្តមិនមានការរំខានចិត្តដោយសារធ្វើបុណ្យកុសលនឹងនិងបុណ្យនឹងឈ្មោះថាពេញហៅថាអុកកថកកថាក៏សល់ អេលោកនិយាយដូចធូរដែរអើប៉ុនធ្វើឲ្យធូរអញ្ចឹងមែនណាធ្វើប៉ុនឲ្យតឹងមកហ្នឹងអាតាមពិតប៉ុនឲ្យតែចេះធ្វើធូរអ្នកខ្លះណាថាអត់មានលុយទៅវត្តអត់កើតយើងអត់លុយធ្វើតាមអត់លុយដោយកង្កែបស្ដាប់ធัวគ្មានលុយទៅស្ដាប់ទេតាមដែលអាត្មារឿងកង្កែបមួយទៅស្ដាប់ធัวអត់មានបានចូលអីមរៈ100ទេព្រឹកមិញគេសួរដែរម្នាក់មានលុយម្នាក់ មានលុយម្នាក់អត់លុយមកធ្វើបន់ប៉ុន្តែអ្នកមានលុយសម្រាប់សัตว์មកធ្វើបន់យ៉ាងម៉េចមកលើករឿងហ្នឹងថាតាមអាត្មាស្ដាប់មើលគឺកែបដូចអត់មានលុយទេតែខំស្ដាប់ធัวនាយកង្វៀលគោច្រត់ចំក្បាលងាប់ទៅទៅកើតទេវតាបាត់អញ្ចឹងប៉ុនមិនមែនលើលុយទេប៉ុនមិនមែនលើអ្វីដតីទេប៉ុនគឺសម្រេចនៅលើផ្លូវផ្លូវចិត្តអញ្ចឹងស្អែកនេះជាពេលវេអញ្ចឹងវេនឹងទោះបីឡាននឹងចង្អៀតក្តីយើងជិះទៅយើងជិះបានមុខមកវិញគេឡើងមុខមុន ក៏មិនគួរខឹងដែរព្រោះឡាននឹងជិះតែមួយផ្លេតទេត្រំតែបន្តិចទេយើង ត្រំជាងអៀត9ខែ ក្នុងផ្ទៃមិនដែលធ្វើមុខជូរម្ដងញញោមសើធ្លាប់ជាងអៀត9ខែអូកញ្ញុលញ៉លនៅក្នុងឯងកូនអ្នកមានក៏ដោយចង់កូនស្ដាច់ក៏ដោយកញ្ញុលដូចតែគ្នាទេណាគ្មាន ពីណាមកបានជិះកៅអីមុខមួយតែឯងដូចអាត្មារាល់ថ្ងៃហ្នឹងទេហ្នឹងហើយដូច្នេះពេលដែលយើងទៅធ្វើប៉ុននឹងមុខក្រោយក្តីឡាន ជួលគេតែមួយផ្លេតទេយល់ទេ នឹងកុំប្រកាន់ចឹងនាំទៅខូចប៉ុនទេចឹងញញឹមទៅរស់ស៊ីធូណាគេថាមុខញញឹមរស់ស៊ីធូតែធ្វើមុខជូររស់ស៊ីតឹងណាតែធ្វើមុខខឹងរស់ស៊ីខាតហើយបើមុខស្អាតស្អាតរស់ស៊ីឆាប់ចំណេញហ្នឹងហើយមែនឬមែនហ្នឹងហើយគឺថាទៅនឹងឲ្យវាល្អទាំងទៅនឹងទាំងមកមានរឿងមិនពេញចិត្តអីតិចតួចឧទាហរណ៍ថាយើងមានត្រៃ ត្រៃយើងធំត្រូវហែមុខគេស្រាប់តែគេមកគៀសយើងហែទៅមុខយើងប្រសិនបើញាតញោមអាចអត់ធ្មត់បានពេលនោះញាតញោមនឹងបានបន់ធ្វើឡើងនឹកថាអូមកពីគេចង់បានបន់បានជាគាត់ចង់ទៅមុខអញ្ចឹងអនុគ្រោះឲ្យគាត់ទៅប៉ុណ្ណឹងញាតញោមបានបន់ច្រើនដោយមគ្គមានរូបនឹងដែលទៅកើតឋានសួគ៌ទៅជាសកៈទេវរាជនៅមកពីចេះអនុគ្រោះឲ្យគេអញ្ចឹង គាត់ឈូសដីគាត់ជោកដីឈោខ្លួនឯងមានអ្នកដតីមករុញគាត់ចេញគាត់ត្រេកអរគាត់អត់ខឹងទេគាត់ថាអូអំពើអញធ្វើទៅមានប្រយោជន៍ដល់គេតើហើយយើងអីឯងកំពុងឈូសបានដីល្អសម្រាប់ឈោមករុញអញចេញអីបចោកប់ពពកឥឡូវហ្នឹងហើយវាមានបានប៉ុនអីដល់មគ្គមាននុកឃើញនេះជារឿងឧទាហរណ៍ឲ្យយើងមើល ទៅកាប់អស់ទាំងអស់គ្នាគាត់មកដូចតែព្រៃវាចាក់ជើងអញ្ចឹងគាត់យកជើងឈូសឈូសឈូសជន់វារៀបរៀបរៀបរៀបអ្នកដតីឃើញវាស្រួលមករុញគាត់ចេញឈរទៅនឹងគាត់ហីកតុំអំពើនឹងមានប្រយោជន៍គេត្រូវការស្អែកយកជាប់មកបដ ாய் មកជោគមកចាំងយូរយូរទៅចិត្តតែចាំងផ្លូវចាំងផ្លូវរហូតធ្វើផ្លូវទៅរាជធានីគេណារឿងហ្នឹងរឿងអីរឿងមកពីឃើញឲ្យតែគេត្រូវការណាតែយើងហែត្រៃរបស់យើងមានគេមកកឆក់ហែក៏ដោយអសាធុទៅ គេជួយហែគេបានបន់ពួកគ្នាវាអត់បានជាគ្នាទូលអ្នកខ្លះអត់ទេត្រៃរបស់អញមិនអុយអញហែហ្នឹងហើយអញ្ចឹងហីគិតខុសតែបន្តិចបន់នឹងធ្លាក់តែបើគិតត្រូវបន់នឹងច្រើន ជាងហែហែខ្លួនឯងទៀតមកពីអនុគ្រោះឲ្យអ្នកដតីបានបន់ផងចេះទេអ្នកបាត់ដំបងហ្នឹងហើយអញ្ចឹងចង់បានបន់ច្រើននឹងធ្វើមុខញឹមញឹមហ្នឹងហើយ ទោះបីមានរឿងមិនពេញចិត្តអីគឺថាឲ្យឲ្យល្មមណាកុំឲ្យកុំឲ្យខឹងកុំឲ្យខឹងដោយសារបនហ្នឹងតែខឹងខូចហ៎បនហ្នឹងដូចស្រូវអញ្ចឹងទោះបីល្អយ៉ាងម៉េចក៏ដោយតែមានក្តាមកាត់គឺត្រូវតែខូចហើយលុយច្រើនប៉ុណ្ណាក៏ដោយវានៅលើចិត្តព្រះអង្គសម្ដែងថាមានច្រើនគួរឲ្យតាមច្រើនមានកណ្ដាលជាមធ្យមគួរឲ្យតាមមធ្យមមានតិចគួរឲ្យតាមតិចដែលថាមានឲ្យមានឲ្យមិនឲ្យនោះមិនគួរសោះឡើយតែបើថាអត់សោះ អានឹងយើងធ្វើបន់តាមអត់យើងអនុមោទនាបន់អ្នកដដតេដូចជាការមកស្ដាប់ធัวអញ្ចឹងឬវិសុកល្យានមិត្តប្រកាសហៅមកស្ដាប់ធัวក៏យើងមកមិនចាំបាច់ម្ចាស់បន់ទទួលអីមិនធัวនឹងដល់ម្ចាស់បន់ទទួលបានយើងស្ដាប់ចូលណាជួនកាលម្ចាស់បន់អាឡ័យទៅរវល់ស្ដាប់ចាញ់អ្នកមកស្ដាប់ទេអញ្ចឹងក៏មានដែរណោះមែនឬមែនអញ្ចឹងបន់សម្រេចនៅលើចិត្តល្អញាតញោម ដឹងថាតើប៉ុនមានប្រសិទ្ធភាព គឺសង្កេតអញ្ចេះប៉ុនដូចជាថ្នាំពេទ្យអញ្ចឹងប្រសិនបើប៉ុននឹងមិនបាន ចូលទៅកម្ចាត់បាបប៉ុននឹងមិនមានប្រសិទ្ធភាពទេដោយឆ្នាំចឹងកុំថាឆ្នាំថ្លៃកុំថាឆ្នាំមកពីអាមេរិកាំងឬក៏មកពីបារាំងតែលេបទៅអត់ជាមានន័យថាអត់ប្រសិទ្ធភាពឆ្នាំថោកក៏ប៉ុន្តែបើដាក់ទៅជាឆ្នាំនឹងគឺជាឆ្នាំល្អយ៉ាងណាមិញប៉ុនចេញតិចចេញច្រើនឲ្យតែធ្វើទៅបានចិត្តល្អ ចិត្តខឹងស្រុតចុះចិត្តចំណែនមិនកើតអានឹងឯងឈ្មោះថាបនមានប្រសិទ្ធភាព តែបើធ្វើកាន់តែច្រើនក្អេងក្អាងកាន់តែខ្លាំងមានន័យថាប្រតកម្មបនណាគឺឆ្នាំខ្លះលេបច្រើនទៅមិនប្រតកម្មណាបនចឹងដែរអ្នកខ្លះហ្នឹងមុននឹងមានឧបការៈគុណលើវត្តលើអីមិនតាន់សូវក្អេងក្អាង ទេលោកយាយខ្លះនោះគាត់ទៅវត្តនឹងជួយដាក់វេនដាក់អីទៅដាក់វេនដាក់អីទៅយូរយូរយូរយូរអាចារ្យវត្តនឹង គាត់មិនតាន់ហ៊ានស្ដីឲ្យអាចារ្យវត្តឲ្យគេឲ្យឯងទេមានញោមម្នាក់និយាយដើមគាត់មិនថាឈ្មោះទេកាលពីមុនគាត់ល្មមដែរទេដល់គាត់មានសទ្ធាធំធំធំធំក៏គេឲ្យគាត់ធ្វើមេមេទៅនាំទៅវត្តនឹងញឹកញឹកញឹកញឹកដល់មុនថ្មទៅសំដែងធัวដល់ទៅដល់គេអត់តាន់រៀបចំបានល្អនោះគាត់ទៅដល់ទាញមីក្រូមិនថាថាអស់នឹងទៅណាអស់ទៅអញប្រាប់តាំងពីល្ងាចធ្វើកេងកាងឯងកេងកាងឯង មកពីអីមកពីប្រតិកម្មបនប្រសិនបើគាត់មិនធ្លាប់ធ្វើបនមិនធ្លាប់ជួយគេទេគាត់មិនហ៊ានទៅក្អេងក្អាងអញ្ចឹងទេមែនឬមែនសូមញាតញោមកុំប្រតិកម្មបនណាលេបបនតាមស្រួលស្អែកហ្នឹងណាលេបឲ្យស្រួល ប្រយ័ត្នឆ្លាប្រយ័ត្នប្រតិកម្មអញ្ចឹងកុំឲ្យចិត្តខឹងចិត្តក្រោតហ្នឹងមកលួចបនរបស់យើងនៅថ្ងៃស្អែកទាំងព្រះទេសនាប៉ុណ្ណឹងចុះយប់ហើយអាត្មាក៏ត្រូវ មិនមែនអ្នកបើកទេប៉ុន្តែអ្នកបើកគាត់ល្ងិតនឹងប៉ុណ្ណឹងចុះខុសត្រូវលើសលួសអីយ៉ាងណាក៏សូមអភ័យទោសហើយនឹងបានដល់នៅការសម្រួមតទៅឥឡូវនឹងសរុបព្រះបូជាពធទេសនារាយ10រយពាន់ម៉ឺនសែនលាននឹងបាន1លាន0សែន4ម៉ឺន8100រៀលប្រាក់បន្ថែមពធទេសនា នៅក្នុងក្រេនេះគឺ70000រៀល ហើយនឹង125ដុល្លារដែលសូមបានពិភាក្សាមួយបឋមកថាឲ្យថាស្រេចនៅលើអាត្មាហើយបើស្រេចនៅលើអាត្មាអាត្មាសូមចូលបុណ្យទាំងអស់នឹងឯងណាណាទាំង1លានអឺវាទៅជា1លាន1សែន18100រៀលហើយនឹងអឺ125ដុល្លារទាំងសូមទុកដាក់ប្រាក់បូជាវត្ថុទាំងអស់នេះចូលនៅក្នុងអង្គកថាទាននេះហើយសូមចូលត្រៃមួយផងណាត្រៃហ្នឹងញាតិញោមណាចែកចែកគ្នាទូបន្តិចតិចទៅ ស្អែកហ្នឹងអាថាសូមអនុមោទនី